ដល់មានប្រពន្ធមុនប្រពន្ធមុនហ្នឹងអត់មានកូន ដល់អត់មានកូន ម្ដាយម្ដាយខាងប្រុសហ្នឹងត្រូវជាម្ដាយក្មេករបស់ស្រីហ្នឹងចង់ទៅរកប្រពន្ធមួយទៀតឲ្យ កូនរបស់ខ្លួនឯងដើម្បីបន្តពូជប្រពន្ធដើមនឹងលឺខ្លាចថាអញ្ចឹងអញអត់មានគុណសម្បត្តិអីអស់អីសោះបើគេបានប្រពន្ធថ្មីគេស្រឡាញ់ប្រពន្ធថ្មីគេចោលអញណាអញ្ចឹងអញត្រូវធ្វើចិត្តល្អទៅរកប្រពន្ធមួយទៀតឲ្យឲ្យប្តី ធ្វើជាអ្នកមានចិត្តល្អប៉ុន្តែចិត្តល្អវាទៅអត់រួចញញោមវាចំណែនណាហ្នឹងហើយដល់ពេលបុណ្យក្រោយមកគេដាក់ចុះដោះឡើងទៅមកបានបុតបានអីប៉ុន្តែនាងនោះចិត្តតែគិតថាបើនាងនឹងបានកូនប្តីកាន់តែស្រឡាញ់ប្រពន្ធក្រោយហ្នឹងភ្លេចអញចឹងទម្លាក់កូនរបស់នាងប្រពន្ធក្រោយហ្នឹងកើតពីវិរិយទេកើតទេឃើញទេហេតុអីបានជាយើងថាការគោរពធម៌ហ្នឹងចាំបាច់ទៅវត្ត ថាធัวគឺជាមេរៀនដែលព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងរស់នៅ រស់នៅប្រព្រឹត្តក្នុងជីវិតរាល់ថ្ងៃនោះទាំងក្មេងទាំងចាស់ពេលរស់នៅត្រូវដោះស្រាយយ៉ាងម៉េចឃើញអត់ដល់ពេលអញ្ចឹងទៅសម្រាប់កូនរបស់នាងប្រពន្ធក្រោយនឹង2ដង3ដង កូននឹងវាធំតិចទៅ ធ្លាក់អត់រួចស្លាប់ទាំងម្ដាយនឹងទៀតឃើញទេកើតពីវេរានាងនឹងចិត្តស្លាប់ក៏គិតថា នាងឯងបៀតបៀនកូនយើងអស់ពីរដងឥឡូវសម្រាប់ទាំងយើងទៀតកើតជាតិណាណាសូមឲ្យយើងបានជាយៈកណីទំពាស៊ីក្បាលនាងឯងព្រមទាំងកូនឃើញទេឃើញផ្ដើមមានពីរវេរាទេហ្នឹងហើយប៉ុន្តែវាមិនតាន់បានយៈភ្លាមទេងាប់ពីហ្នឹងនាងហ្នឹងទៅកើតមេឆ្មាក្នុងផ្ទះហ្នឹងប្តីនោះដឹងប្រពន្ធដើមហ្នឹងធ្វើឲ្យប្រពន្ធចង់ស្លាប់ មានអីឡើងជង្គង់ពីរបីជង្គង់សើជង្គង់ហោះ នឹងធ្លាក់ឈាមក្តៅក្តៅងាប់ទៅនាងប្រពន្ធដើមនឹងកើតជាមេមន់ឃើញទេឆ្មាមកស៊ីមន់វិញឃើញពីវេរានឹងវាវាមិនបាច់ចាំថាយើងត្រូវបង្កគំនុំអីតទៅទៀតប៉ុន្តែកម្មពីពីជាតិមុនហ្នឹងវាបង្កឲ្យមនុស្សខឹងគ្នាសັບហ្នឹងស៊ីគ្នាតែម្ដងនឹងអញ្ចឹងអញ្ចឹងបានយើងនៅក្នុងជីវិតហ្នឹងជឿខែយើងថាខ្ញុំមិនដែលធ្វើអាក្រក់អីសោះមិនក៏គាត់នឹងចេះធ្វើបាបខ្ញុំប៉ុន្តែយើងសួរមើលពីមុនគាត់យើងធ្វើអីគេ យើងអត់ដែលសួរខ្លួនយើងចឹងផងណាបើជួបព្រះសម្មាសម្ពុទ្ធយើងទៅត្អូញដាក់ព្រះអង្គព្រះអង្គសំតវ័យថែមវាសំហើយញញោមឈប់ឆ្លើយអស់បានគេជេរយើងអីអទៅណាញញោមចេះអនឹងគេជេរនៅចេះអនឹងគេជេរនៅចេះនៅបើនៅទេមិនតាន់ចេះធัวទេ បានគេមើងងាយអីចេះអនៅនៅទេអត់តែចេះទេហ្នឹងហើយចេះអតែគេសរសើរអូអាហ្នឹងកាន់តែយ៉ាប់ហើយយល់ទេហ្នឹងហើយឥឡូវយើងមើលអញ្ចឹងព្រះអង្គសម្ដែងគាថាចុងក្រោយពេលដែលបានកើតជាមនុស្សពេលជាយៈអីមិនសម្ដែងវិញប៉ុន្តែគ្រាន់ថាព្រះអង្គសម្ដែងថាណហេវេរេណវេរេនិ សម្មន្តិធកតាជានាងអវេរេណចសម្មន្តិអេសធម្មោសនន្តនោព្រះអង្គសម្ដែងថាពីរងប់ដោយការមិនចងពីតើពាក្យនឹងយើងគួរប្រតិបត្តិនៅឯណានៅឯណាឬក៏ត្រូវទៅលោកយកទៅទិញនៅវត្តគឺជីវិតញាតញោមពងមានប្តីប្រពន្ធហ្នឹងដែលវាត្រូវប្រច័នវាត្រូវចំណែនលោទឹកអាស៊ីតឡើងទៅគឺដល់ម៉េច ប្រច័នកັບសម្រាប់គ្នាទៅនឹងឯងជាហេតុនាំឲ្យកើតពីវេរាអញ្ចឹងការចម្រើនធម៌ទាំងអស់ហ្នឹងតាមពិតនៅក្នុងជីវិតហ្នឹងហើយញាតញោមដែលត្រូវប្រឡូកពោកបាក់ជាមួយជីវិតប៉ុណ្ណឹងប្រជែងកັບប្រច័កគ្នាហ្នឹងគឺសុទ្ធតែត្រូវការធម៌ចម្រើនមេត្តាខន្តីធម៌ការអត់ធ្មត់សច្ចធម៌ពិតត្រង់អីជាដើមហ្នឹងត្រូវការណាញាតញោមប៉ុន្តែយើងវាអត់ដឹងណាអត់ដឹងថាធម៌នឹងជួយ ជួយជីវិតយើងទាំងអស់គ្នានឹង ឥឡូវមើលទាំងពីរអ្នកហ្នឹងប្រពន្ធចុងនិងប្រពន្ធដើមហ្នឹងសម្លាប់គ្នាអញ្ចឹងច្រណែនគ្នាអញ្ចឹងសួរថាបានប្រតិបត្តិធម៌ទេបានទេបានទេតែបើនាងប្រពន្ធដើមនឹងយកព្រំវិហារធម៌ទៅដាក់ក្នុងចិត្តចេះពិចារណា កម្មផលរបស់ខ្លួនក្រណគិតថាអូឯង មិនអាចផ្ដល់កូនឲ្យគេបានទំនងជាជាតិមុននឹងធ្លាប់បៀតបៀនសត្វធ្លាប់យកពងសត្វអីយកមកបរិភោគហើយមើលទៅគ្រាន់តែគិតបន្តិចប៉ុណ្ណឹងមកក៏ធូរបន្តិចដែរមែនទេធូរធូរចិត្តដែរអញ្ចឹងដើម្បីកុំឲ្យជាតិក្រោយវាអញ្ចឹងទៀតឈប់សម្លាប់កូនគេណាមិនត្រូវសម្លាប់កូនគេទៀតទេប៉ុន្តែពេលនោះនាងអត់បាន គិតអញ្ចឹងឯងគិតថាតាគេបានកូន គេបាន ប្តីស្រឡាញ់ជាង ឃើញទេវានាំឲ្យកើតការច្រណែនមោបាំងជាងបិទបដ ாய் ឃើញទេយល់ទេសួរថាកើតពីវេរានឹងវាប្រឆាំងជាមួយធัវទេ ការបង្កើតពីវេរាវាប្រឆាំងជាមួយធัวទេប្រឆាំងអញ្ចឹងធัวនឹង គួរតែប្រើនៅកតនាខ្លះធัวអញ្ចឹងអញ្ចឹងដូចជាមេត្តាធัวការអោយអភ័យខន្តីធัว អីអីទាំងអស់ហ្នឹងណាសួរថាតើធัวទាំងអស់ហ្នឹងគូមាន នៅកន្លែងណាខ្លះគូមាននៅកន្លែងណាខ្លះអញ្ចឹងបានជាយើងញាតញោមចាស់ចាស់នេះអាត្មាមិនចង់ថាទេថាញាតញោមខុសពីការព្យាបាលជំងឺញាតញោមដល់តែពេលជំងឺចិត្តជាហើយបានចូលវត្តការដែលនៅឈឺមែនទែនអត់ចូលវត្តទេដូចមនុស្សដែលចិត្តជាពីរោគហើយបានទៅរកពេទ្យ ដល់ពេលចាស់ហើយយើងមានតែប្រច័ណ្ឌចំណែនឆ្លោះកាប់គ្នាណាទៀតណាយ៉ាងច្រើនគេងក់ងួរបន្តិចទូចយាយយាយវាគ្មានទៅប្លន់ទៅកាប់ទៅចាក់ទៅរំលោភបំពានណាទៀតទេមែនទេមើលមើលយាយយាយប៉ុណ្ប៉ុណ្ណាអាត្មាគ្មានខ្លាចទៅធ្វើអំពើភេរវកម្មអីទៀតទេនេះគ្មានខ្លាចទៅធ្វើមេចោអីទៀតប៉ុណ្ប៉ុណ្ណាមែនអត់ហ្នឹងហើយចុះមនុស្សដែលអាចល្អផងអាក្រក់ផងដែលខ្លាំងមែនទែននោះនៅវ័យណា វ័យដូចអាត្មានេះគឺនេះវ័យប៉ុនប៉ុណ្្នឹងអាចធ្វើមេចោក៏បានអាចធ្វើមេចាប់ម្លោកក៏បានមែនអត់វ័យនឹងហើយជាវ័យដែលកើតរោគជាវ័យដែលគួរតែមានធัวប៉ុន្តែគេថាពេលហ្នឹងគេអត់តន់ត្រូវការធัวចាំអាជំងឺអញ្ចឹងអញ្ចឹងជាអស់ពេលចាស់បានទៅវត្តស្អីទៅដល់ម៉ាម៉ាសម្មាសម្មាហ្នឹងធัวមានបានជួយព្យាបាលអីអត់ គណៈសូត្រធម៌សម្រាប់ងាប់តែប៉ុណ្ណោះយល់ហ្នឹងហើយដល់តែកិលេសហ្នឹងវាអស់កម្លាំងវាលែងរំជួលវាដេកទៅវិញទៅហើយមិនអស់ទេកិលេសបើវាដល់ពេលដេកអញ្ចឹងណាប៉ុន្តែជើងកែមិនមែនថាអស់ទេគណៈខុសរឿងផ្សេងវាទៅឆ្លោះមួយលោកទៀតក៏មានដែរយាយយាយនោះកុំថាអញ្ចឹងបានចិត្តនោះមែនទេ និយាយតាខ្លះឈប់ឆ្លោះមួយអ្នកផ្ទះធម្មតាក្លាហានហ៊ានទៅឆ្លោះមួយលោកទៀតដល់ពេលហ្នឹងលែងមានគ្រូអាចារ្យណាបដៅខ្ញុំឡើយមានអញ្ចឹងអាហ្នឹងកើតរោគកាន់តែខ្លាំងមាននិយាយតាណាធ្លាប់ទៅឆ្លោះមួយលោកអីហ្នឹងហើយញញោមអ្នកណាខ្លះដែលហ៊ានឆ្លោះមួយលោក មានតែយាយជីហើយអាចារ្យទេហ៊ានឆ្លោះមួយលោកនាងនៅរាំងកសាលនៅស្រះត្រីសមោសនាងនោះមិនដែលឆ្លោះមួយលោកទេអ្នកដើរលេងក្មេងអាវ៉ាសែអីក៏មិនដែលឆ្លោះមួយលោកដែរអ្នកដែលឆ្លោះមួយលោកមានតែយាយជីហិញអាចារ្យទេមែនទេមែនទេហើយមានខ្លះអត់ទេជាមានតាមពិត ធម្មជាតិមនុស្សដែលអាត្មាថាអញ្ចឹងហ្នឹងនាងនាងនៅផ្សេងហ្នឹងនាងមិនឆ្លោះមួយលោកវាមកពីមិននៅចិត្តលោកញាតិញោមឈប់ឆ្លើយអ่ะញាតិញោមធ្លាប់ឆ្លោះគ្នាដែរធ្លាប់ចេះឆ្លោះគ្នាដែរមិនឆ្លើយធ្លាប់ចេះឆ្លោះគ្នាដែរ ហើយឆ្លោះគ្នានឹងភាកច្រើនឆ្លោះជាមួយអ្នកស្គាល់ឬក៏អ្នកអត់ស្គាល់ញាតិញោមធ្លាប់ចេះឆ្លោះគ្នាទេភាកច្រើនឆ្លោះជាមួយអ្នកស្គាល់ឬក៏អ្នកអត់ស្គាល់ហ្នឹងហើយអញ្ចឹងបានវិធីដែលយើងគេចពីទុកណាញាតិញោម អ្នកខ្លះខឹងអ្នកនេះរត់ទៅនោះខឹងពីនៅនោះរត់ទៅនោះឬខ្លួននេះរត់ចឹងឬខ្លួននេះរត់ចឹងហ្នឹងជួនកាលយើងខំរត់ពីប្រែតមកមនុស្សម្នេះហ្នឹងគិតថាឲ្យបានសុខមកដល់ឆ្លោះគ្នានោះនេះទៀតណាមែនទេការនៅប្រែតយើងធ្វើម៉េចយើងថាម៉េចអូយឲ្យតែបានជាកើតជាមនុស្សខ្ញុំឈប់ចង់ឆ្លោះមួយណាទៀតហ៎ថាអញ្ចឹងការនៅប្រែតហ្នឹង ប៉ុន្តែមករៀងក្អេងក្អាំងបន្តិចមានវ៉ែនតាពាក់អីចឹងទៅមាននាឡិកាពាក់មានជៀនពាក់រៀងលយបន្តិចទៅចេញមកណែកុំគ្រាន់បើណាមិនស៊ីបាយឯងទេវ៉ៃណែអានឹងស្អីមានណែយល់ទេយល់អត់យល់ទេមនុស្សយើងចេះតែភ្លេចខ្លួនហើយអាភ្លេចនឹងឯងដែលហៅថាប្រមាថ ញញងកាត់តន់សម័យពលពតទេតន់ទេតិចអត់តន់មុខប៉ុណ្្នឹងហ្នឹងហើយប្រហែលយើងអង្គុយហ្នឹងមានមេកងខ្លះផងមិនដឹងប៉ុន្មេកងឯងក៏ឈប់ធ្វើមេកងហ្នឹងណាលើហ្នឹងហើយញញុំខ្លាចទេខ្លាចកម្មាវិបាលពលពតទេកាលនោះមានតែអាត្មាអត់ចេះខ្លាច កើតមិនតាន់មកកើត76តាន់ណាប៉ិនអត់ខ្លាចហ្នឹងហើយមិនដែលខ្លាចកម្មវិបាលពតពតម្ដងសោះជឿទេជឿទេ ហ្នឹងហើយមិនក៏មិនទៅប៉ិនក្រាន់ថាចេះខ្មែរចង់និយាយចេះកាលនោះពិសាឆ្អែតគ្រប់គ្រាន់នៅតំបន់ហ្នឹងអត់សូវឆ្អែតទេបបោអីកោកបបោអីរាវរាវលេខទួយអឺលេខដើមចេកទៀតទេលេខលហុងហ្នឹងហើយហើយកាលនោះហ៎កាលនោះហ៎ កាលនោះមានគេមានមានមានគេវៃចោលអីទេនៅម្ដុំហ្នឹងមានទេមានទេហ្នឹងហើយកាលនោះណាកាលនោះណាមានចិត្តគិតថាអឺឲ្យធ្វើអីក៏ធ្វើដែរឲ្យតែបានហូបឆ្អែតមានថាចឹងទេមានថាចឹងទេមានទេហ្នឹងហើយ ហើយបើគេគម្រាមមែនទេថាហូបប៉ុណ្ណឹងក៏បានដែរកុំឲ្យតែវាយចោលមានថាចឹងទេខ្ញុំសុកចិត្តហើយប៉ុណ្ណឹងបានហើយគេហៅទៅលើកបល័យណាក៏ទៅដែរមែនទេទៅទេហ្នឹងហើយហ៊ានប្រកែកទេអត់ទេហើយហើយមានដែលគិតថាបើរួចពីពលពតមកវិញឯងខំធ្វើប៉ុនណាមានគិតចឹងទេ អត់អត់គិតទេគេណាគេគេណានឹងអត់មានលោកទេប៉ុន្តែដូចថាបើមានណាមានគិតអញ្ចឹងឯងបើមានលោកវត្តទៅវត្តទៅអីអញ្ចឹងណាមានគិតអញ្ចឹងឯងហ្នឹងគិតប៉ុន្តែឥឡូវហ្នឹងអស់ពលពួតនៅហ្នឹងសម័យអញ្ចឹងលែងមានណាឥឡូវបានបាយឆ្អែតនៅ ឆ្អែតរហូតដល់ខ្ជិលអស់ទៅហើយមែនទេឥឡូវអាត្មាក្រណឧទាហរណ៍ស្ដាប់បានទេញាតិញោមស្មាននិយាយចឹងហ្នឹងហើយទេហោអញ្ចេះកាលនោះបាយក៏មិនឆ្អែតធ្វើការក៏ច្រើនគេមិនឲ្យនៅផ្ទះទៀតមិនចឹងហ៎ផ្ទះ ផ្ទះខ្លួនឯងគេលែងឲ្យនៅណាទៅនៅការដ្ឋានអស់ហើយណាហ្នឹងហើយប៉ុន្តែតំបន់ខ្លះវាខុសគ្នាតិចតិចសម័យហ្នឹងសម័យខ្លះក៏មិនសូវតឹងហើយកន្លែងខ្លះថាឲ្យតែបានបាយឆ្អែតធ្វើអីក៏ធ្វើដែរកុំឲ្យតែសម្រាប់ធ្វើអីក៏ធ្វើដែរឥឡូវហ្នឹងគ្មាននរណាមិនឲ្យបាយឆ្អែតទេមែនទេ អ្វីដែលព្រួយបារម្ភគឺបាយអត់ឆ្ងាញ់មែនអត់និយាយនិយាយនេះឥឡូវមិនមែនព្រួយអត់បាយព្រួយបាយអត់ឆ្ងាញ់ឃើញនេះនេះឃើញត្រូវទេត្រូវទេត្រូវទេហ្នឹងហើយខ្ញុំមិនចង់តោះគ្នាមិនចង់រੂរឿងអីទេកុំអោយតែសំសម្លាប់ ប៉ុន្តែឥឡូវដល់គេឈប់គម្រាម គេឈប់សម្លាប់គេឲ្យ សម្រេចចិត្តខ្លួនឯងមនុស្សមានសេចក្តីប្រមាទហ៎កាលនោះត្រូវការអង្វរគេអាត្មាគ្រាន់តែលើកឧទាហរណ៍អាត្មាមិនមែនគិតថាយ៉ាងម៉េចទេវាអាក្រក់ហើយសម័យនោះនោះសម័យនោះញាតិញោមញាតិញោមសម័យនោះប្រសិនបើយើងមានទោសត្រូវគេសម្លាប់ចោល ហើយមានអ្នកណាម្នាក់មកជួយរំដោះយើងឲ្យរួចអរគុណគេទេអរអរកំពុងតែឃ្លានអ្នកណាលួចយកដំឡូងមកមើមឲ្យយើងអរគុណគេទេអរអរមិនបាច់ទេក្តារមួយអរហ្នឹងចឹងអញ្ចឹងយើងដឹងណាយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ក្រភាកច្រើនវាលេងតែអ្នកណាធ្លាប់ធ្វើកម្មវិបាលពលពតទេណា បើញាតិញោមណាថាលើមេកងឡើលើកដៃមើលកុំលើកខ្មាស់គេអញ្ចឹងក្រៅពីកម្មាភិបាលក្រៅពីអ្នកមានទួនាទីអ្នកណាក៏ក្រដែរសម័យនោះណាញាតិញោមដែលអាយុច្រើនជាងអាត្មាហ្នឹងគឺថាអ្នកណាក៏ធ្លាប់ក្រដែរប៉ុន្តែយើងមើលអ្នកមានរាល់ថ្ងៃញាតិញោមភ្លេចក្រអស់ បង្កើនការមើលងាយគ្នាកាន់តែខ្លាំងហើយមែនឬមិនមែនមែនឬមិនមែននឹងមិនតន់ងាប់ម្ដងផងពេលជំមុំងាប់ម្ដងឯកើតមកទៀតរត់តែភ្លេចមិនទៅនឹងធ្លាប់ក្រ សម័យពលពតទាំងអស់គ្នាផងស្គាល់ភាពក្រទាំងអស់គ្នាបើសិនសម័យយើងមិនមិនធ្លាប់ជួបពលពតដោយថាអ្នកអាយុ50 60អីមិនមិនដែលស្ពាកថាស្គាល់ក្រទេតកូលខ្លះណា កើតមកមានរហូតក៏ប៉ុន្តែប្រទេសយើង ក្រៅពីកម្មាភិបាលពលពតអ្នកណាក៏ធ្លាប់ក្រដែរប៉ុន្តែឥឡូវភាកច្រើនភ្លេចក្រអស់បង្កើនការមើលងាយកាន់តែ ខ្លាំងនិយាយពីឡានវិញ បើគេបានជិះឡានទំនើបវិញប៉ះជាមួយម៉ូតូប៉ះជាមួយស៊ីក្លូអីខ្លួនឯងខុសសោះក៏ចុះទៅវ័យគេទៀតអាក្រក់ទេអាក្រក់ទេ